ព្រមព្រៀងឲ្យទ្រូងសែនរោងមានស្នេហ៍ដែរតែស្នេហ៍មិនគមអភពតាមជោឲ្យយើងព្រួតប្រឹង កន្លងយើងធ្លាប់សើអេឌូបងក៏ចេះឈឺសុកសុកអូនយឺពលបែកដោយគ្មានក្រៅ ឈឺចាប់មនុស្សយើងបើអស់ចិត្តហើយកុំបាញ់ឈឺឡើយឲ្យបងសែនក្រមគ្រីមនុស្សដែលបែកស្នេហាធ្លាប់គិតទេថា ញឹមសំយ៉ាងម៉េចអូនមានគេហើយបំលិចតលិចរឿងកូនឡងដែលយើងធ្លាប់សាងរួមគ្នាអូនមានគេហើយបំលិចតលិចរឿង រួមគ្នាក្នុងដែកស្នេហាសួរថាញញឹមសុំយ៉ាងមិន នេះខ្ញុំឯកណាព្រះអាទិត្យមិនព្រមព្រះឲ្យទ្រូងសែនរោងមានស្នេហ៍ដែរតែស្នេហ៍មិនគោអភពតាមជោ ភ្លេចរូបបងមាននឹកគ្រាដែរកន្លងយើងធ្លាប់សើអេឌូបងក៏ចេះឈឺសុកសុកអូនយឺពលបែកដោយគ្មាន បោកសុំបងបែកដោយគ្មាននឹកស្រណោ គិតទេថាញញឹមសំយ៉ាងមិន ចិត្តតារួមគ្នាក្នុងដៃស្នេហាសួរថាញញឹមសុំយ៉ាងមិន